ពីប្រាក់មានកាក់ចតនាក៏បានអប្រាក់អត់កាក់ចបរះគេហាមុខមានសញ្ញាសត្រឹមតែណាពួកក្មេងអ្នកលេងចង់ហែកមេក៏បាន មិនចង់ឲ្យចាំឈ្មោះតែរបួសអ្នកណាហាចង់ឲ្យតែបួសនោះតែថ្ងៃអវសានពិតជាគិតក្បែរខ្លួនតែមិនអាននឹកស្មានដែលចជាចុតទាំងកែតែរហូតប្រមាណមួយមេឃមួយផ្កាយជាមួយកញ្ឆាដែលយុបដល់មកធំក្លិនស្អុយទៅស្រាខ្វះខ្វះស្រីខ្វះ ជីវិតសុំតែស្រាមកកាមួយមិនមួយកាពីមួយកឆាដេកយប់តែមកធំខ្លាំងស្អុយតែស្រាស្រាស្រាស្រីខ្វះចិត្តកញ្ញាចែកនឹងជីវិតសុំតែស្រាមកកា